ចំផ្លៃទៀតហើយនារីម្នាក់ថាសុំធ្វើសង្សារ3ខែ បើព្រមសំណាងវ័យនៅថៃឈ្នះទៀនស្រាប់ពេលដែលកីឡាករប្រដាល់គុនខ្មែរព្រមសំណាងកំពុងត្រៀមទៅប្រកួតម្ដងទៀតនៅសង្វៀន Thai Fight ប្រទេសថៃប៉ះជាមួយកីឡាកររុស្ស៊ីនោះស្រាប់តែមាននារីម្នាក់បានប្រកាសតាមបណ្ដាញសង្គម Facebook ថាបើព្រមសំណាងឈ្នះនាងសូមធ្វើសង្សារ3ខែនារីរូបស្រស់ សាច់ត្រលុកត្រលុនម្នាក់មានឈ្មោះចោមនារីបានសរសេរក្នុងគណនី Facebook របស់ខ្លួននៅថ្ងៃទី22កុម្ភៈថាបើព្រមសំណាងឈ្នះខ្ញុំសូមធ្វើសង្សារ3ខែបន្ទាប់ពីនារីខាងលើបានប្រកាសបែបនេះក៏មានអ្នកចូលទៅ បញ្ចេញយោបល់ comment ជាច្រើនរិះគន់និងជេរប្រតិចដោយពាក្យអសរោះដូចជាសុទ្ធតែពួកអត់គេខ្មាស់3ខែហ្នឹងបានដោតអត់ហើយក៏នៅមានពាក្យពេចជាច្រើនទៀត ជាការឆ្លើយតបនារីខាងលើបានលើកឡើងថានាងទៅដឹងថាប្រជាជនខ្មែរសម្បូរអ្នកត្រឹមត្រូវខ្លាំងបើអញ្ចឹងពិតមែននាងសប្បាយចិត្តណាស់តែកុំភ្លេចត្រឹមត្រូវទាំងចំពោះគ្រួសារសង្គមទាំងការប្រព្រឹត្តផងកុំបានតែមាត់ជាមួយគ្នានេះនារីខាងលើបានបញ្ជាក់ថា នាងគ្រាន់តែនិយាយលេងសើចទេនារីរូបស្រស់ខាងលើបានសរសេរបញ្ជាក់ថាខ្ញុំទៅដឹងថាប្រជាជនខ្មែរយើងសម្បូរអ្នកត្រឹមត្រូវខ្លាំង អញ្ចឹងពិនជាសប្បាយចិត្តណាស់ដែលឃើញអញ្ចឹង តែកុំភ្លេចត្រឹមត្រូវ ទាំងចំពោះគ្រួសារសង្គមទាំងការប្រព្រឹត្តផងកុំបានតែមាត់ចុងក្រោយខ្ញុំគ្រាន់តែចង់និយាយលេងសើចទេ អ្នកដែលត្រឹមត្រូវអើយគួរបញ្ជាក់ថាកីឡាករប្រដាល់គុនខ្មែរព្រំសំណាងអាយុ38ឆ្នាំដែលទៅតែឈ្នះខ្សែក្រវ៉ាត់ជើងឯក Thai Fight នឹងត្រូវឡើងប្រកួតនៅសង្វៀន Thai Fight ប្រទេសថៃម្ដងទៀតនៅថ្ងៃទី26ខែកុម្ភៈ2023ដោយប៉ះជាមួយនឹងកីឡាករជើងឯកប្រទេសរុស្ស៊ី មានឈ្មោះ Phi Dao Sun Na Imung អាយុ21ឆ្នាំក្នុងប្រភេទទម្ងន់78គីឡូក្រាម